អូខេលោកសារ៉ាត់ថាមានការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីចូលរួមជាមួយនឹងអង្គការ NATO បន្ទាប់ពីការបញ្ចូលតំបន់ចំនួន4បន្ថែមទៀតជាផ្នែកមួយរបស់រុស្ស៊ីកំពុងជួបនឹងការឆ្លើយតបដោយប្រុងប្រយ័ត្នពីទីក្រុង Brussels និងទីក្រុង Washington មន្ត្រីកម្ពុជានានាកំពុងព្យាយាមផ្លាស់ប្ដូរការប្រឹងប្រែងនេះដោយផ្ដោតលើការគ្រប់គ្រងឥតងាករេរបស់ពួកគេ ចំពោះទីក្រុងគៀវទីក្រុងគៀវគឺ ពីក្រុងរបស់ប្រទេសអ៊ុយក្រែននៅទៀតណាបាទការសង្គ្រាមនៅខ្មែរក៏កេនតបដែរបាទឲ្យតែមានសង្គ្រាមគេកេនដែរទៀតឲ្យមានសង្គ្រាមគេកេនហើយនៅទៀតណាបាទមិនថាប្រទេសណាជាប្រទេសណាទេតែវាមិនត្រូវកេនវាមិនត្រូវធ្វើអញ្ចឹងប្រជាជនរស់នៅសុខដុមរមនាហើយចង់ពង្រីកទឹកពង្រីកដី ទៅឆ្លៀនពៀនទឹកដីរបស់គេ ហើយអាងថានេះជាទឹកដីចាស់របស់គាត់ហើយបើសិនតែថា ច្បាប់អន្តរជាតិពិភពលោកឲ្យអ្នកណាឆ្លៀនពៀនអ្នកណាក៏បានដែរយកដីចាស់របស់ខ្លួនមកវិញអីទាំងអស់ហ្នឹងវាសុកទេទៀតចឹងបាទខ្ញុំបាទដាក់សំណួរថាឬវាជាថ្ងៃចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3អាចនិយាយចឹងបានទេទៀតនេះគាត់សំណួរទេណាទីណាប្រិមិត្ត តាមដាននិងស្ដាប់ហេតុផលបន្តទៅទៀតបានប្រិមិត្តអាចនឹកឃើញថាអឺអាចសួរយ៉ាងបានជាថ្ងៃចាប់ដើមជាថ្ងៃដំបូងនៃសង្គ្រាមលោកលើកទី3ចាប់ដើមនៅអ៊ុយក្រែនអាចនិយាយយ៉ាងបាននេះទៀតបាទមិនឲ្យភ័យទេទៀត តម្រាំតែថាវាទៅជាសង្គ្រាមធំបានហ្នឹងក៏វាយូរដែរហើយយូរហើយប៉ុន្តែអ្វីដែលបារម្ភគឺវាជាវាចេះតែរីកទៅធំទៅធំទៅឥឡូវសម័យចិនខ្លួនឯងក៏ភ័យដែរទៀតចិនក៏ភ័យដែររឿងសង្គ្រាមនៅអ៊ុយក្រែនបាទហើយអង្គការសហជីវជាតិធ្វើអត់ចេញទៅទៀតព្រោះវាចំមេដបូល ស៊ីជាគណៈចិនត្រៃសមាជិកអចិន្ត្រៃយ៍របស់អង្គការសហជីវជាតិ5ប្រទេសអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីដល់រុស្ស៊ីប្រឆាំងមួយទៅវៀតតូមួយទៅអង្គការសហជីវជាតិគវីក្បាលត្រូវដូចគួរត្រូវស្រង់ទីចឹងអត់អាចជើញបានទេតែវាអស់ចាថាសម័យនេះហើយ សតវត្សទី21ហើយពូទីនគាត់មកធ្វើអញ្ចឹងកើតនេះត្រឡប់ទៅដូចជា100ឆ្នាំមុនណានេះត្រឡប់ក្រោយនៅស្គាល់ពូទីនខ្ញុំបាទមិននិយាយប្រជាជនអ៊ុយក្រែនទេសំទោសប្រជាជនរុស្ស៊ីទេប្រជាជនក៏អត់ដឹងអីទេអ្នកដឹកនាំ លោកពូទីននឹងតែម្ដងហើយសម្ដេចលោកបានប្រកាសព្រឹកមិញសម្ដេចនាយកលោកបានប្រកាសព្រឹកមិញហើយមានប្រសាសន៍ព្រឹកមិញហើយថា កម្ពុជាមិនអាចគ្រប់គ្រងការបែងចែកទឹកដីការធ្វើអបគមរបៀបរុស្ស៊ីធ្វើនៅអ៊ុយក្រែននឹងបានទេលោកមិនអាចគ្រប់គ្រងបានទេកម្ពុជា ពីព្រោះវាវាខុសទៅនឹងច្បាប់អន្តរជាតិ70ឆ្នាំឯណាទៀតណាក្រោយសង្គ្រាមលោកលើកទី2អញ្ចឹងបានខ្ញុំបាទដាក់ជាសំណួរថាអាចនិយាយបានទេថាវាជាលើកទី1អាចជាថ្ងៃដំបូងនៃការចាប់ផ្ដើមសង្គ្រាមលោកលើកទី3អាចនិយាយយ៉ាងបានទេដែលពូទីនក៏ធ្វើនេះ គាត់កំពុងដុតនេះហើយគាត់មានគិតទេថាវានឹងខ្លាចទៅជាវារីករាលដាលធំដុំការរំការលោភលន់របស់ខ្លួនធ្វើឲ្យប្រទេសដតីដតីទៀតប្រជាជនប្រទេសផ្សេងផ្សេងទៀតក្តៅក្រហាយលំបាកដោយសារតែការលោភលន់របស់ខ្លួនម្នាក់គីឡូពូទីនហ្នឹងឯង ឥឡូវអ្នកដែលគ្រប់គ្រងលោកពូទីនបកស្រាយមកថាប្រសិនបើគេយកដីចការរបស់លោកមកជាហៀងលោកសុកចិត្តទេណែគេយកធុនហ្នឹងយកដូចយក4ខេតផលិត5ទៅអាគ្រីមេខេសមៀហ្នឹង5ហើយឥឡូវបើគេយក 5ហិកតាដីរបស់លោកមាន10ហិកតាបើគេយក5ហិកតាណាលោកឯងពេញចិត្តទេសុខចិត្តទេចាំហេតុផលអីក៏ដោយតែគេយកគាត់ថាអើវាជាប់វាជាប់ខ្សែចេះខ្សែចោះរឿងនេះរឿងនោះតែមកយកដីគេអានេះខ្ញុំបាទចង់និយាយដីចំការស្រែបងបងបងប្អូនណាដែលគ្រប់គ្រងលោកពូទីនធ្វើនោះហ៎ ចង់គេចង់ចូលណាតូចង់គេចូលអូតង់អូតាំងឬក៏ណាទីងណាតាំងណាតូណាតាអីក៏ដោយវាត្រូវដោះស្រាយគ្នាដោយច្បាប់ដោយសន្តិវិធីអឺមែនទៅលើកទ័ពទៅយកដីគេអញ្ចឹងអានេះយកទាំងកំរោលមកនេះ តំណាងល្អដែលអ៊ុយក្រែនវាងើបទប់ទល់បានក៏បី20%ខ្ទេចឡើង25ផងក៏មិនដឹងបើបើលោកខាងលិចអត់ជួយមែនអត់ទេឥឡូវនៅសពដែលយកនឹង15%បាទឥឡូវនឹងណាការចេញរបស់ប្រជាជនរុស្ស៊ីប្រទេសលោកខាងលិចទទួលទទួលក្នុងនោះ ខ្លះក៏អត់ចង់ទទួលខ្លះសម្រាប់ថាទទួលតែក្នុងហៅថា EU សហគមន៍អឺរ៉ុបហ្នឹងគេសម្រាប់ភាកច្រើនថាយកមកយកមកយកមកទុកមកក្តុបព្រោះពួកនឹងបើអត់យកមកពូទីនគាត់យកទៅទីហ៊ានកាន់កំភ្លើងដូច្នេះ ពួកនឹងហើយដែលកាន់កភ្លើងមកបាញ់ពួកយើងអានេះគេគិតយ៉ាងទៀតឥឡូវមកតែពូទីនក៏អត់និយាយទេគាត់ថានោះគឺជាការផ្សាយបំផន់មតិប្រជាជនរុស្ស៊ីមិនមែនជាការពិតគ្មានប្រជាជនរុស្ស៊ីណារត់ចេញពីប្រទេសរបស់ខ្លួនទេវាមិនដែលមានតែរូបភាពបានបង្ហាញមិញនឹងប្រិមិត្តនេះ នឹងគេថតឃើញទៅទៀតណាបាទថតឃើញឃើញទៀតនេះអត់មានឡានជីកជីកកង់កង់ក៏ទៅទៅដែរធ្វើម៉េចឲ្យចេញផុតពីប្រទេសណាខ្លះក៏ជីកឡានទៅវាសំខាន់វារុញរុញរុញកូនទៀតណាកូនក្មេងតូចទៀតណានេះទៀត អានឹងគេទៅហើយអស់អត់មានអាឡោះអាឡាយប្រទេសអីទៀតហ៎ទៅរកគេហៅថាកលែងសុកផ្សេងទៀតហើយហើយហើយថាអត់ទៀតអត់ទេអត់មានទេនេះគឺជាការផ្សាយបំផន់មតិមិនមែនជាការពិតទេ អូខេមកជាក្មេងគោបារស៊ីធ្វើបែបនេះកើតនៅថ្ងៃខាងមុខមានប្រទេសណាខ្លះយកគំរូតាម ប្រកាសជារញ៉េរញ៉ៃនឹងវិបត្តិសង្គ្រាមបាទហើយលោកពូទីនខ្លួនឯងហ្នឹងក៏ប្រកាសអូគេនិយាយយកយកបងបាទថាដោយសារតែលោកខាងលិចនឹងមានចេតនាអាក្រក់មកលើប្រជាជនរបស់គេប្រជាជនរុស្ស៊ី ហើយគាត់គាត់ចង់ធ្វើរបៀបថ្មីនៃពិភពលោកជាងនេះកុំឲ្យវារបៀបដែលហៅថាគៀបសង្កត់គ្នាចង់ឈ្លានពានគ្នាវាយបំបាក់កម្លាំងគ្នា ដើម្បីឲ្យខ្សោយរួចឲ្យខ្លួននឹងមកឈ្លានពានខ្លួននឹងរំលោភមានអ្នកណាគេតន់តែធ្វើអីអានឹងយើងចង់ថាវាមានក៏យើងអត់តន់ឃើញតែលោកក៏តបទៅ គិតទៅការពារទៅដើម្បីកុំឲ្យអ្វីដែលគិតថាគេនឹងធ្វើមកលើលោកនឹងលោកឯងនឹងទប់ទល់គេឲ្យបានទៅកុំទៅធ្វើគេមុនអញ្ចឹងវាគេចោតថាយើងនឹងវាឆ្លៀនពៀនគេយើងនឹងវាខូចចាំឲ្យគេធ្វើមើលសិនមើលមើលគេធ្វើអីខ្លះអូខេអាចនិយាយបានថានេះអង្គការ NATO នឹងមកជិតគៀកប្រទេសរបស់គេហើយ វាជាសិទ្ធិរបស់ប្រទេសគេវាអង្គការនឹងទៅបើគេមានអាវុធក៏គេមិនទាន់បាញ់យើងណាក្រែងលោកឯងមានអាវុធដែរតើហីតែត្រូវបាញ់ទៅឆ្លើយតបទៅគេវិញហ្នឹងគេថាខ្លាំងតើវាចាំដល់ពេលនោះសិនគេអត់ទាន់ធ្វើអីផងហ្នឹងអឺមិនចឹងទេអាហ្នឹងមួយហេតុផលនឹងមួយមួយទៀត ថាប្រជាជនរបស់គេដែលនៅលើទឹកដីអ៊ុយក្រែនហ្នឹងមានការរំលោភធ្វើបាបពីមន្ត្រីរបស់អឺអ៊ុយក្រែនគឺសិក្សាពួកនីអូណាស៊ីដូច្នេះពួកនេះមិនអាចទុកបានទេក៏លើកតបមកវាយប្រទេសគេទៀត ដល់ឥឡូវនេះធ្វើប្រជាមតិឯកតោភាគីធ្វើដោយខ្លួនឯងមិនបាច់ទេលោកពូទីនធ្វើនាំអស់លុយខាតពេលខាតវេលានាំឲ្យគេជេរយកបានប៉ុណ្្នឹងឲ្យគេយកទៅចាំបាច់ទៅនេះអីចាំបាច់ទៅប្រជាមតិប្រជាមតាំងអី Medien. បាទលូហាននៅក្រៅមែអត់ឃើញលូហានអូខេលូហាននេះទៀតហើយការធ្វើប្រជាមតិរបស់គេហ្នឹង ហើយបញ្ចូលទៅនឹង4ខេត្តហ្នឹងទៀតលូហានដណេតសាពូលីសៀខេសិនអាគ្រីស្មៀនេះគ្រីមេនេះយកយូរហើយ8ឆ្នាំហើយចំនួនប្រជាជនដែលនេះគេឲ្យមកទេណាខារុស៊ីគេគេគេគេនិយាយប្រជាជនដែលចូលរួម ទៅធ្វើប្រជាមតិសឹងថា100%ប្រជាជនចូលរួម បដញ្ញាចិត្តទៅនៅជាមួយរុស្ស៊ីលូហានបានភាគរយទៀតលូហាននេះ98%ប្រជាជនទៅចូលរួមរបស់ប្រជាមតិនៅជាមួយរុស្ស៊ីអដុណេតប្រមាណភាគរយដុណេត99%លូហាន98ដុណេត99%សុខចិត្តទៅនៅមួយរុស្ស៊ី សាប៉ូរីសៀប្រមាណ93%ខេសិនប្រមាណ87ខេសិន87%មិនដាក់1000%ហ្មងទៅ1000លើ1000ហ្មងទៅមិនបាក់មិនបានថាអញ្ចឹងបើលោកមានកភ្លើងនៅនឹងឯហ្នឹង បើលោកពូទីណៃមានកំភ្លើងមានអីនៅនឹងហើយនឹងហើយដេកស៊ីអាចនៅនឹងហើយនឹងប្រកាសមកទៅ1000លើ1000ប្រជាជនដែលចូលចិត្តពេញចិត្តយើងខ្ញុំរុស្ស៊ីនេះហើយបាច់ធ្វើអីទេបាច់ទៅអូយនាំឲ្យអស់กระដាស់អស់ស្អីធ្វើអី ហើយប្រកាសដូចនេះទៅឥឡូវនេះគេធ្វើ concert ទៀតហ្នឹងហើយនេះ3 4នាក់នឹងគេទៅនេះមេមេ4 4ខេតហ្នឹងឯងណាបាទគេទៅចាប់ដៃជាមួយហ្នឹងមួយពូទីនគេធ្វើពិធីគប់ដុំមក ដើម្បីបញ្ចូលខេត្តទាំង4ហ្នឹងជារបស់រុស្ស៊ីនឹងមើលមុខមើលមុខមេមេខេត្តទាំង4ហ្នឹងដែលខាងអ៊ុយក្រែនចោទថាពួកក្បត់ជាតិទីគេចោទយើងត្រូវឯទៀតពីព្រោះជាតិរបស់ខ្លួនក្រែអ៊ុយក្រែនណា ហើយតែផ្ដាច់ខ្លួននៅតែនៅជាមួយគេឃើញទេនឹងដែលដែលដែលដែលដែលលោកសេលេនស្គីគាត់ថាលក់ជាតិក្បត់ជាតិហើយបើចាប់បានជាប់គុក5ឆ្នាំមានអ្នកខ្លះនិយាយថាចាប់បានហើយបាញ់ចោលហ្មងទៅចាំបាច់ទៅទុកធ្វើអីទៀតវាលក់ជាតិប៉ុណ្ណឹងហើយហ្នឹង អានឹងមតិអ្នកដែលស្អប់និយាយណាបាទប្រហែលមាន concert នេះហើយលោកពូទីនអញ្ជើញចូលរួមទៀតណា concert ហ្នឹងណានៅកណ្ដាលទីក្រុងមូស្គូហ្មងច្រើនណាប្រជាជនច្រើនណាតារាសិនតារាល្បីល្បីលោកគេហៅថាលេខ1របស់រុស្ស៊ីហ្មង ចូលទៅហ្នឹងទៅច្រៀងហ្នឹង នេះអ្វីដែលកើតមានចំណុចនេះខ្ញុំបាទចង់លើកយកនៅការលើកឡើងរបស់ខ្ញុំបាទប្រិមិត្តនៅចាំបានទេពីវាជា3 4ខែមុនខ្ញុំបាទចាំបានខែអីក៏ប៉ុន្តែខ្ញុំបាទបាននិយាយមុនហើយថាខែ9ខែ10 9 10ហ្នឹងនឹងមានព្រឹត្តិការណ៍ធំកើតឡើងនឹងមានហេតុការណ៍ព្រឹត្តិការណ៍ធំកើតឡើងនៅអ៊ុយក្រែនរឿងសង្គ្រាមនៅអ៊ុយក្រែនព្រឹត្តិការណ៍ធំនឹងឥឡូវនឹងប្រិមត្តអាចនិយាយបានថាវាធំទេរុស្ស៊ីយកទឹកដីអ៊ុយក្រែន4ខេត្តទៅជារបស់ខ្លួន ធំអីទៀតគេនេះនឹងទៅយកថ្ងៃហ្នឹងណាអាទៅធ្វើពជាមតិប្រហែលថ្ងៃហ្នឹងមួយសប្តាហ៍មកហើយហើយធ្វើលឿនណាលោកសេលេស្គីចុះហត្ថលេខាសំចូលជាសមាជិករបស់អង្គការ NATO បន្ទាន់អានេះគឺជាព្រឹត្តិការណ៍ ខ្ញុំបាននឹងនឹងជម្រាបជូនថាការចូលនឹងចូលដែលដែលវាវាជាព្រឹត្តិការណ៍ហ្នឹងវាយ៉ាងម៉េចនេះដៃរបស់លោកសេលេនស្គីនៅទៀតណាចុះហត្ថលេខានេះដើម្បីសំចូលជាសមាជិករបស់អង្គការ NATO បន្ទាន់ ព្រឹត្តិការណ៍នេះទៀតចាំខ្ញុំបាននឹងបកស្រាយបន្ថែមពីរឿងហ្នឹងនៅព្រឹត្តិការណ៍មួយទៀតផ្ទុះទយោ Nord Stream 1និង2អាទយោបំពង់ហ្គាសហ្នឹងណាក្រមសមុទ្រហ្នឹងណាផ្ទុះហើយអានឹងខូចខានបន្តិចទេទៀតបរិស្ថានសមុទ្រ ខូចខាតយ៉ាងម៉េចជាព្រឹត្តិការណ៍ទេទៀតហើយណាអូខេវិលមករឿងអ៊ុយក្រែនសុំចូលអង្គការ NATO បន្ទាន់ពាក្យថាបន្ទាន់ហ្នឹងគឺវាពិសេសទៀត ហើយពាក្យថាអ៊ុយក្រែនចូលអង្គការ NATO នេះវាក៏ជាគេហៅថាមេភ្លើងធ្វើឲ្យកើតមាន សង្គ្រាមនៅអ៊ុយក្រែនដែលរុស្ស៊ីអាង ដែលលោកពូទីនគាត់អាងថាដោយសារតែអ៊ុយក្រែននឹងហើយចូល ជាសមាជិកកាលនោះទើបចង់ចូលទេតែម្សិលមិញនេះចុះហត្ថលេខាថ្ងៃទី30នេះ ចូលជាបន្ទាន់សូមឲ្យអង្គការ NATO ទទួលខ្លួននឹងប្រទេសអ៊ុយក្រែននឹងចូលជាសមាជិករបស់អង្គការ NATO ជាបន្ទាន់ហើយសំណូមពរទៀតឲ្យប្រទេសពីរទៀតដែលបានសុំឲ្យដាក់លិខិតស្នើសុំឲ្យនោះហៅថា demand ឲ្យចូលព្រមគ្នាឲ្យមាន NATO 33ប្រទេសដែលឥឡូវនៅ33ប្រទេសហ្នឹងគឺមានអ៊ុយក្រែនស៊ុយអែតនិងហ្វាឡង់3នឹងទៀតនេះខាងអ៊ុយក្រែនសុំស្នើទៅអង្គការ NATO ឲ្យពិចារណាជាបន្ទាន់សម្រាប់ប្រទេស3ដែលបានដាក់សំណើទៅឲ្យនោះ វាខុសទៅនឹងនីតិវិធីរបស់អង្គការ NATO ឃើញវាខុសទៅនឹងនីតិវិធីរបស់អង្គការ NATO អង្គការ NATO គេមាននីតិវិធីរបស់គេប្រទេសនឹងត្រូវមានលក្ខខណ្ឌយ៉ាងម៉េចលក្ខណៈយ៉ាងម៉េចអីយ៉ាងម៉េចអូយលក្ខខណ្ឌរបស់អង្គការ NATO ដើម្បីជួបជួបអង្គការ NATO ដូចអ៊ុយក្រែននេះគឺ no no no no no no ជួបអត់បាន អត់បានទេ CS អូខេ Falo អូខេលក្ខខណ្ឌរបស់គេអំណោយផលតែដូចអ៊ុយក្រែននេះអត់បានទេលក្ខខណ្ឌរបៀបនេះក៏ប៉ុន្តែប្រិមិត្តជឿដែរថាគេនឹងយកលក្ខខណ្ឌទាំងអស់នោះដើម្បីយកមកវិនិច្ឆ័យថាតើយកអ៊ុយក្រែនឬក៏អត់ ឲ្យចូលឬក៏មិនឲ្យចូលលោកអ្នកថាម៉េចប្រិមថាម៉េចឲ្យឬក៏មិនឲ្យហើយឲ្យនឹងមិនមែន3ឆ្នាំ4ឆ្នាំទេណាទៀតណាឲ្យនឹងចង់និយាយថានឹងអនុម័តដល់ពេលឆាប់ឆាប់នេះជឿទេទេមើលបើប្រិមិត្តណាជឿមើលឲ្យ មេដាយឲ្យបេះដូងមើលដើម្បីចង់ដឹងថាតើមានអ្នកដែល គិតឃើញថានឹងអ៊ុយអ៊ុយក្រែននឹងបានចូលជាសមាជិកអង្គការ NATO បានឆាប់តែក្នុងនោះខ្ញុំបាទសូមបើកវងកញ្ចក់បន្តិចដែរថា មានអ្នកវិភាគមួយចំនួនវាយតម្លៃថាដូចមិនអាចឆាប់បានទេប្រយ័ត្នលោកអ្នកដែលឲ្យមេដៃមកហើយប្រយ័ត្នដកមេដៃចេញវិញប្រយ័ត្ន វងកញ្ចក់តែបើលោកអ្នកថាទេត្រូវតែឆាប់ហើយអានឹងនៅតែរក្សានឹងដដែលអានឹងអូខេតែអ្នកខ្លះអាចដូរដូរបានទៀតដូរបានដកមីដាច់ចេញវិញគឺបើយកអ៊ុយក្រែនចូលអង្គការ NATO ដូចយកភ្លើងទៅស្រោចទៅលើទំនាស់ដែលកំពុងមានជាមួយនឹងអ៊ុយក្រែនរុស្ស៊ីនិងអ៊ុយក្រែននៅពេលបច្ចុប្បន្ននេះ ហើយបើអ៊ុយក្រែនចូលជាសមាជិករបស់អង្គការ NATO ហើយសង្គ្រាមដែលមិនទាន់បាត់រលត់នេះវាคล้ายទៅជាសង្គ្រាមរវាងរុស្ស៊ីនិង NATO រុស្ស៊ីនិងអង្គការ NATO ដោយសារអីដោយសារថាអ៊ុយក្រែនជាសមាជិករបស់អង្គការ NATO ដូច្នេះច្បាប់មាត្រា5របស់អង្គការ NATO បាននិយាយថា ប្រទេសណាក៏ដោយឲ្យតែមានការឆ្លៀតពៀនពីខាងក្រៅ NATO ត្រូវជួយគ្នាទាំងអស់តែនិយាយឥឡូវនេះវាមិនទាន់ជួលអង្គការ NATO ផងជួយទៅរាប់សែនរាប់ពាន់ពាន់លានដុល្លារប្រិមិត្តគិតមើលទៅ ថាតើវាអាចឆាប់ឬទេឬក៏យ៉ាងណាក៏ភ្លើងដឹកនិយាយយន្តហោះនឹងដឹកយសឹកផ្លូវលើមេឃអស់ហើយ សឹកផ្លូវលើមេឃអស់ហើយបាទប្រិមើខ្លះថា12ខែខ្លះថាប្រហែលខ្ញុំបាទព្រឹងសបល់ទៀតចូលនឹងមិនចូលវាប្រហែលគ្នាទេទៀតប្រិមិត្តឯកភាពឯទៀតព្រោះឥឡូវនេះទោះចាំវាក្រាន់ថា NATO អត់ទាន់បញ្ជូនទាហានរបស់ខ្លួន ចូលមកទឹកដីអ៊ុយក្រែនហ្នឹងទេកំតែអាវុធយុទ្ធោបខប្រេងមើលដល់អត់ចាញ់ NATO ទេអត់ចាញ់ NATO ទេទៀតហើយឥឡូវហ្នឹងដោយសារតែអ៊ុយក្រែនគាត់វារបៀបហៅថាមុខមុតក្នុងការប្រយុទ្ធតស៊ូដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ចឹងទេខិតខំរៀនសូត្រប្រឹងប្រយុទ្ធយកឈ្នះលើសមរភូមិដោយមានអាវុធទំនើបទំនើបគ្រប់គ្រងពីលោកខាងលិចនៅអាមេរិកផងនោះវាធ្វើឲ្យទឹកដី20%ដែលរុស្ស៊ីយកបានពីមុនប្រហែលខែមុនឥឡូវនៅសល់តែ15%រុស្ស៊ីដុតដៃដុតជើងប្រឹងប្រែងខិតខំធ្វើយ៉ាងម៉េចធ្វើប្រជាមតិឲ្យលឿន អាលបចូលអាខេតទាំង4ហ្នឹងទាំង3ទាំង4ហ្នឹងទៅជារបស់ខ្លួនប្លន់យករបស់គេដើម្បីទៅជារបស់ខ្លួនប្រមូលប្រកាសប្រមូលទាហានធ្វើឲ្យប្រជាជនរត់ចេញក្រៅប្រទេសប្រជាជនដែលចេញក្រៅប្រទេសប្រជាជនរុស្ស៊ីដែលចេញក្រៅប្រទេសហ្នឹងបើនិយាយទៅវាចង់ស្មើនឹងចំនួន300,000នាក់ដែលលោកពូទីនប្រកាសប្រមូលនឹងបាត់ហើយឥឡូវខាង លោកខាងលិចប្រមូលវិញប្រមូលយកគេទាំងអស់នោះយកមកទុកមកកដុកដូច្នេះប្រសិនបើលោកពូទីនខ្លាំងទាហានខ្លាំងទាហានរុស្ស៊ីខ្លាំងមិនបានបាត់អស់5%លើ20ដែលតើបាន ឃើញទេពីអ៊ុយក្រែននោះដែលយកពីអ៊ុយក្រែននោះពីមុនមិន20%ទៀតទឹកដីដែលរុស្ស៊ីយកបាននោះដល់ទីក្រុងគៀវអាកាគៀវគេដល់ខាងជើងហ៎តែដល់អ៊ុយក្រែនបានអាវុធសិក្សារៀនសូត្របានល្អចេះដឹងមកហើយមោះមុត អង្គអាចក្លាហានប្រយុទ្ធប្រឆាំងដើម្បីដណ្ដើមទឹកដីរបស់ខ្លួនយកមកវិញដេញសត្រូវឈ្លាពៀនរបស់ខ្លួនឥឡូវរុស្ស៊ីនៅសល់តែ15%ទេតែក្នុងនោះឥឡូវនេះរុស្ស៊ីខ្លួនឯងក៏ប្រកាសហើយថាការដែលគេបញ្ចូលទឹកដីទាំងអស់ហ្នឹងទៅជារបស់រុស្ស៊ីហើយនោះបើមានអ្នកណាចូលមកឈ្លាពៀនអ្នកណានឹងចង់និយាយសំបីតែសេលិនស្គីនឹងក៏ដោយអ៊ុយក្រែននឹងក៏ដោយ ដែលគេទៅយកទឹកដីគេវិញសោះហ្នឹងទៅរំដោះទឹកដីរបស់គេវិញសោះហ្នឹងឥឡូវរុស្ស៊ីគេថាបើអ៊ុយក្រែនវាយចូលដីអ៊ុយក្រែនគឺអ៊ុយក្រែនឆ្លៀនពៀនគេហើយព្រះស្ដាប់បានទេទៀតភាសាហ្នឹងឥឡូវលូហានមិនរបស់អ៊ុយក្រែនអឺ donate ដូចស្អកប្រិមិត្តមិនរបស់អ៊ុយក្រែនអឺសាប៉ូលីសៀមិនរបស់អ៊ុយក្រែនខេសុនមិនរបស់អ៊ុយក្រែននឹងខាងស្ដាំអ៊ុយក្រែនដែលរុស្ស៊ីមិនទាន់ឈ្លានពានឃើញដីគេធំទេទៀតអឺ តាំងពីអាគ្រីមេគ្រីម៉ាំងអីហ្នឹងខាងឆ្វេងនេះឃើញទេអស់របស់គ្នាមកកឆោតនេះបាត់ហើយអាខាងកើតឈៀងខាងត្បូងហ្នឹងកើមូលមកដល់នេះទៀតដល់នេះរុស៊ីយោឥឡូវនេះណាទឹកដីដែលរុស្ស៊ីថានេះសំបីតែនៅលូហាននឹងក៏ដោយសំបីនៅដូណេតនឹងក៏ដោយសំបីនៅសាប៉ូលីសៀនឹងក៏ដោយសំបីនៅខេសននឹងក៏ដោយមានកន្លែងខ្លះនឹង មិនទាន់សុខសบายឡើយទេហើយក៏ទីហ៊ានរបស់អ៊ុយក្រែនចោះចូលទៅដល់ស៊ីជំរឿទៀតផងមើលមើលមើលយកដីគ្នានេះដីចាស់ឥឡូវប្រិមត្តមើលដល់កំហំព្រឿងព្រឿងនេះឯនឹងកំហំនេះនឹងហើយដែលរុស្ស៊ីប្លន់យកពីអ៊ុយក្រែនតែខ្ញុំបាននិយាយពេញមាត់បានដោយសារអីដោយសារថាវាច្បាស់ហើយគាត់ប្រកាសថាអ្នកណាវាយមកអានឹងដីរបស់គាត់ហ្នឹង មែនទេទៀតអឺអូខេនៅមានអ្នកខ្លះថាមិនអាចទេមិនអាចចូលអង្គការ NATO មិនអាចយកចូលជាសមាជិកបានលឿនទេណាអូខេក៏វាជាមតិរបស់ប្រិមិត្តតែគ្រាន់តែជាបាទទាញហេតុផលឲ្យឲ្យឲ្យបានឲ្យបានជ្រាប ទី1រាល់ថ្ងៃនេះទោះចង់ចង់វាដូចចូល NATO បាត់ទៅហើយអាវុធយុទ្ធបកនច្រើនណាស់អាមេរិកឲ្យទៀតតែមិញលោកសារ៉ាត់គាត់រីកាមកវិញរាប់ពាន់លានដូចជា14000លានទៀតប្រទេសដែលជាសមាជិកអង្គការ NATO រាល់ថ្ងៃនោះអត់ទាន់បានអ្នកណាទទួលបានរាប់រយពាន់លានដូចអ៊ុយក្រែនទេទៀត តែគ្រាន់តែថាការដែលសុំចូលនេះដើម្បីអីអ៊ុយក្រែនខ្លួនឯងនេះចង់ឲ្យវាមានភាពកក់ក្ដៅកុំឲ្យចុងចុងក្រោយ NATO ពង្រាយកន្តើយទៅគាត់ពិបាកជួយខ្លួនឯងណាស់ដូច្នេះឲ្យចូលគេហៅថារៀប ចុះអ៊ីតាស៊ីវិលគ្នាហើយទៅគឺចប់អានឹងដែលអ៊ុយក្រែនចង់បានដោយឡែកខាង NATO វិញគាត់ពិបាកហើយពិបាកដោយសារអីដោយសារថាវាមានលក្ខខណ្ឌផ្ទៃក្នុងរបស់គេព្រោះការចូលនេះវាតលមានការបោះឆ្នោតវាមានអីដូចជាហ្វាំងឡងគ្រាន់តែទៀកទីប្រឆាំងនឹងតិចហ្នឹងឡើងជាប់គាំងស្ញែងដែរម្ដងមកដោះចេញ ឃើញទេហើយអ៊ុយក្រែននេះមិនដឹងមានប្រទេសសមាជិករបស់អង្គការ NATO ប្រមាណទៀតក៏ប៉ុន្តែចង់ចូលលឿនចូលយឺតក៏យើងមើលឃើញថាអ៊ុយក្រែនឲ្យតែដាក់មានកម្លាំងមានទឹកចិត្តមោះមុតមិនខ្វះទេអាវុធពីលោកខាងលិចមិនខ្វះទេអាវុធ ហើយអ៊ុយក្រែនខ្លួនឯងនឹងទៀតក៏បានសន្យាទៀតថាឲ្យតែមានតែអាវុធនឹងលុយមកគេមកតបគេនឹងរឲ្យបានមកលៀនអ្នកដើម្បីវាយរុស្ស៊ីរំដោះយកទឹកដីរបស់គេមកវិញនេះសេលេនស្គីធ្លាប់និយាយព្រមចាប់បានទេទេអឺគាត់ខ្វះតែអាវុធទេអញ្ចឹងបានកាលពី5ខែដបងដបងហ្នឹងលោកសេលេនស្គីមិនបខំ ថាឲ្យបញ្ជូនអាវុធមកលឿនមកបញ្ជូនអាវុធឲ្យលឿនមកខឹងទាំងអាឡម៉ង់ខឹងទាំងអីហ្នឹងដែលយឺតយ៉ាវក្នុងការបញ្ជូនអាវុធអាឡម៉ង់បញ្ជូនដបូកផ្សេងទេមួកដែកទៀតមកជួយជួយជួយអ៊ុយក្រែនតែឥឡូវអាឡម៉ង់ខ្លាំងដែរអាឡម៉ង់និងអង់គ្លេសនៅក្នុងអឺរ៉ុបហ្នឹងគឺមាន NATO ហ្នឹងគឺមានតែពីរប្រទេសហ្នឹងទេខ្លាំងអាមេរិកអាឡម៉ង់អង់គ្លេស3ប្រទេសហ្នឹង តែអាមេរិកខ្លាំងជាងគេអញ្ចឹងសរុបសេចក្តីមកប្រិមិត្តដែលថាចូលឆាប់ក៏មិនខុសចូលមិនទាន់បានក៏មិនខុសនៅទីណាតែអ្វីដែលយើងអាចនិយាយបានពេញមាត់ថាចូលមិនទាន់ចូលអ៊ុយក្រែនអស់តែមានកម្លាំងគឺអាចទប់ទល់ជាមួយនឹងរុស្ស៊ីបានពីព្រោះលោកខាងលិចគេបដញ្ញា លោកខាងលិចគឺ NATO ហ្នឹងឯងតែគាត់ថាវាអត់មានកម្លាំងទ័ពរបស់ NATO ទៅប្រយុទ្ធតែប៉ុណ្្នឹងទេព្រោះលោកខាងលិចគេបដិញ្ញាអាមេរិកក៏បដិញ្ញានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសដែលឡើងមកហ្នឹងក៏បដិញ្ញាជួយណាហើយបារាំងទៀតបាទបារាំងទៀតបារាំងក៏ជួយដែរតែគាត់ថាប្រទេសដែលជួយច្រើនគឺសឹងទៅ គឺវាសឹងតែទាំងអស់ហ្នឹងហើយសូម្បីតែបែលហ្សិកប្រទេសតូចមួយហ្នឹងក៏មានក៏មានចំណែកជួយដែរតែគាត់ថាឲ្យឃើញធំធំដល់ថ្នាក់ដែលជួយដល់កំភ្លើងធំកំភ្លើងអីហ្នឹងគឺមានតែប្រមាណប្រទេសហ្នឹងទេបារាំងអូខេបារាំងមានកំភ្លើងធំជួយនិយាយណាបាទនេះអ្វីដែលអូមានប្រិមិត្តសួររឿងនេះរឿងប្រយុទ្ធរឿងនៅថៃ អឺរឿងនៅថៃមិនដែរអញ្ចឹងទេណាបាទអូខេអឺប្រយុទ្ធគាត់មកវិញហើយគាត់ធ្វើនាយករដ្ឋមន្ត្រីវិញហើយតុលាការធំវិញឲ្យមកធ្វើនាយករដ្ឋមន្ត្រីវិញហើយក៏តែនឹងឃើញសខ្មៅជាមួយគ្នានៅពេលបោះឆ្នោតបោះឆ្នោតឆ្នាំក្រោយដូចជាខែឧសភាបោះឆ្នោតនៅថៃទេណាបាទបោះឆ្នោតឆ្នាំក្រោយឥឡូវរឿងអ៊ុយក្រែនប៉ុណ្្នឹងចុះបាទ មានន័យទៀតទេទៀតខ្ញុំបាទកត់ទុកនេះអាអង្គការសហជីវជាតិស្កោតទោសរុស្ស៊ីដែលយកទឹកដីអ៊ុយក្រែនអានឹងអង្គការសហជីវជាតិស្កោតទោសហើយអគ្គលេខាធិការអង្គការសហជីវជាតិអំពាវនាវឲ្យរុស្ស៊ីតើនឹងធ្វើអីរុស្ស៊ីទេ តែគាត់អូខេខ្ញុំបានយកព័ត៌មាននេះមកអានជម្រាបជូនចោះតាបំពេញនីយឲ្យរុស្ស៊ីហ្នឹងគោរពច្បាប់អន្តរជាតិហើយប្រកាសមិនឲ្យប្រទេសដទៃៗទៀតទទួលស្គាល់ទង្វើរបស់រុស្ស៊ីដែលធ្វើការប្លន់យកទឹកដីរបស់អ៊ុយក្រែនព្រោះថាវាសតវត្សទី21ហើយសតវត្សនេះហើយមិនគួរ ហើយក្នុងនោះមានកម្ពុជាផងដែរដែលមិនគ្រប់គ្រងការបដិខ្លួន ការធ្វើអបគមការឈ្លានពានគ្នាហ្នឹងគឺកម្ពុជាអត់គ្រប់គ្រងដែលគេជួលលោកប្រកាសច្បាស់ណាស់ក្នុងនោះមានចិនផងដែរដែលអត់គ្រប់គ្រងអនុពវិទ្យចិនអនុពវិទ្យ ដែលមានទេទេណាបាទចាំបង្ហាញឲ្យឃើញថាប្រទេសចិនកាន់តែឃ្លាតឆ្ងាយបន្តិចម្ដងបន្តិចម្ដងពីរុស្ស៊ីពីព្រោះរុស្ស៊ីបង្ហាញកាន់តែច្បាស់អំពីពុទ្ធបុត្ររបស់ខ្លួនធ្វើឲ្យចិននឹងកាន់តែឆ្ងាយបន្តិចម្ដងបន្តិចម្ដងគេទៀតបាទអូខេចឹងសូម